មិនដែលដឹងវ៉ាន់ដាក៏ជាហ្វេនគ្រប់ត្រូលរបស់ខាន់ជេសាហើយហៅ នាងថាគឺជាក្របពេជ្ររបស់កម្ពុជាទៀតអាចនិយាយបានថាកីឡាករនីវ័យក្មេងខាន់ជេសាដែលតែងតែធ្វើឲ្យមហាជន មានមោទនភាពលើរូបនាងគ្រប់ពេលជាពិសេសកាល ពីម្សិលមិញនេះនាង រត់តែធ្វើឲ្យពលរដ្ឋខ្មែររំភើបសារជាថ្មីខណៈនាងបានប្រកួតយកឈ្នះលើកីឡាករនីដល់ទៅ3ប្រទេសពលគឺសិង្ហបុរីវៀតណាមនិងថៃ។ ជាមួយគ្នានេះដែរកីឡាការិនីខាន់ជេសារបស់កម្ពុជាបន្ទាប់ពីបានយកឈ្នះ3ប្រកួតជាប់ជាប់គ្នាលើកីឡាការិនីសង្ហបុរីវៀតណាមនិងថៃលើវិញ្ញាសាជួជាតិស៊ូរួចមកនាងក៏ត្រូវបានប្រកួតវគ្គផ្ដាច់ព្រាត់នៅវេលាម៉ោង4រសៀលថ្ងៃទី4ខែឧសភាឆ្នាំ2023នេះផ្ទាល់ផងដែរតួយ៉ាងកាន់តែរំភើបនិងភ្ញាក់ផ្អើលទៀតនោះតារាចម្រៀង rap វ័យក្មេងដ៏មានប្រជាប្រិយភាពលោកវ៉ាន់ដា បានយករូបភាពខាន់ជេសាទៅបង្ហោះនៅក្នុង story Instagram របស់ខ្លួន។ ហើយថែមទាំងដាក់រូប sticker គ្រាប់ពេជ្រអមជាមួយ ដែលតារារូបនេះចង់បញ្ជាក់ថា កីឡាករនីខាន់ជេសាគឺជាគ្រាប់ពេជ្រផ្នែកកីឡារបស់ប្រទេសកម្ពុជាយ៉ាងណាមិញទោះបីជាវគ្គផ្ដាច់ព្រាត់កីឡាករនីខាន់ជេសាមិនអាចយកឈ្នះដៃគូប្រកួតក៏ពិតមែនប៉ុន្តែមោទនភាពជាតិនៅតែមានបងប្អូនជាច្រើន បានគាំទ្រលើកទឹកចិត្តដល់ខាន់ជេស្ដាជាច្រើន ទោះមិនបានមេដាយមាសក៏ដោយប៉ុន្តែ ខាន់ជេសាគាត់ធ្វើបានល្អហើយស៊ូស៊ូបន្តទៀត